បន្តទៅទៀត Prince Ahatsic ព្រះអង្គម្ចាស់ឈឺបេះដូងសូមថ្វាយបង្គំលោកម្ចាស់គ្រប់អង្គហ្នឹងហើយកណ្ណាសូមថ្វាយបង្គំសួរទៅព្រះអង្គមួយព្រះអង្គថាមួយតើរុក្ខទេវតាកើតពីវិបាក កម្មអ្វីខ្លះទៅទៀតអឺ នឹងតាមយើងសិក្សាមករុក្ខទេវតាភូមិទេវតាអាកាសទេវតាណាយើងមិនរាប់ពួកអឺប្រែតអសុរកាយទេ កើតព្រោះមហាវិបាកអឺមហាកុសលក្រណមហាកុសលនឹង វាថ្នាក់ទៀបថ្នាក់ទៀបនឹងចង់និយាយថាវាមិនពេញលេញវាមិនល្អវាមិនពេញបរិបូរជាងកាលធ្វើទៀនឲ្យស្ដាយ ជួយគេឲ្យស្ដាយវិញអីចឹងវាមិនស្មោះធ្វើវាមិនស្មោះត្រូវកាត់បន្ថយលំអរបស់ប៉ុននឹងអញ្ចឹងយើងដឹងហើយថាដូចពូជអញ្ចឹងក្របពូជស្រូវអីតែកាលណាវាមិនពេញទឹកល្អដោះវាអត់ល្អដូចគ្នាដែរនឹងចឹងហើយអឺបន្តទៅទៀតព្រោះធ្លាប់ស្ដាប់លោកចាស់គ្រូសំដែង ថារុក្ខទេវតាខ្លះដល់ថ្នាក់អត់ឃ្លានអត់ជំរកជាដើម បាបអ្វីខ្លះបុណ្យអ្វីខ្លះអឺតួបដិសន្ធិជាទេវតាឬក៏រុក្ខទេវតាសិតទទួលបុណ្យទាំងអស់ប៉ុន្តែបើទៅជាអត់ឃ្លានហ្នឹងគឺអកុសលកម្មឯងដែលធ្វើពីបពជាតិមកវាមករំខានហៅថាឧបបិលកកម្មចឹងយើងសិក្សាពីកម្មហ្នឹងទៅបានដឹងវាចូលមកបៀតបៀនវាចូលមករំខានធ្វើឲ្យវាយ៉ាប់យឺនដូចបង្កបង្កយៈមេត្តាបរង្គរៈមេត្តាបរង្គរៈមេត្តាអីចឹងកំណើត ជាសុគតិភពមែនប៉ុន្តែត្រូវអត់ឃ្លាននឹងដោយសារបាបកម្មឯណានមួយវាចូលមកកាត់ផ្ដាច់វាវាមិនអោយបដិសន្ធិតន់ទេកុសលចូលមកបដិសន្ធិឲ្យកើតជាពពួកទេពក៏ប៉ុន្តែទូអកុសលដែលមិនបានឲ្យបដិសន្ធិកពិតមែនប៉ុន្តែក្នុង ប្រវត្តិការនឹងវាចូលមកឲ្យផលធ្វើឲ្យអត់ឃ្លានយ៉ាងទៅហើយដល់ពេលបានកុសល ចម្រើនឡើង ព្រោះការបានស្ដាប់ធម៌ បញ្ញានឹងវាផុសឡើងកុសលនឹងវាកើតឡើងក្នុងគណៈស្ដាប់ធម៌នឹងកុសលនឹងទៅជាឧបធម្មបកកម្មឲ្យកុសលតតេងចូលមកឲ្យផលហើយវាកាត់ផ្ដាច់នៅវិបាក របស់អកុសល ចាស់នឹងคล้ายទៅជាកំណើតទេពមានអាហារបរិភោគអីធម្មតាអញ្ចឹងណាអានឹងជ្រាលជ្រៅកន្លែងហ្នឹងដែលយើងរៀនពីកម្មបានច្បាស់បាទ សានយុទ្ធាកណាលោកគ្រូ សង្គមណាមួយក៏ដោយកាលណាបើចេះជាងគេឬល្អជាងគេពេកគេមិនអោយនៅសុខស្មើគេឯងពេកទៅគេរង្គៀសចិត្តអន់ជាងគេពេកទៅ គេមិនខ្ចីរាប់រកគឺអ្នកល្អអ្នកចេះដឹងដឹងតែមហាលំបាកលំបានហើយ Ahem. នឹងអាវាត្រូវលំបាកបន្តិចប៉ុន្តែ សំខាន់ថាគេព្រមលំបាកឬអត់ណាមនុស្សល្អ មនុស្សដែលកើតឡើងសាង ប្រយោជន៍ឲ្យគេនឹងសំខាន់ គឺលោកសុខចិត្តជាការពិតណាស់ឧទាហរណ៍ថាយើងនៅ ក្នុងព្រៃបលា អ្នកដែលចង់ដឹកនាំគេចេញ ពីព្រៃបលា ត្រូវមុតបលាបើចង់នៅវាលនឹងគេដែរចង់នៅស្រួលនឹងគេដែរ ក៏មិនមែនជាអ្នកនាំគេចេញទេ ហើយអ្នកដែលធ្វើផ្លូវឲ្យគេដំបងគឺត្រូវតែដើរឈូសឆាយបលានឹងចេញហើយចឹងជាការពិតណាស់ថាគាត់ត្រូវលំបាកហ្នឹងហើយចឹងមិនពាក្យគេនិយាយក្នុងរឿងរបស់ចិនគេនិយាយថា ផ្លូវរបស់មនុស្សល្អសុទ្ធតែបលាជាការពិតប៉ុន្តែសំខាន់គាត់ព្រមគាត់ព្រមណាអញ្ចឹងអាកន្លែងព្រមនឹងហើយគឺជាសេចក្តីសុខរបស់ មនុស្សល្អ ឧបសគ្គរបស់លោកមិនមែនបន្លានោះទេ តែលោកឃើញដល់សេចក្តីសុខត្រង់ដែលលោក អាចនាំគេចេញ ពីព្រៃបន្លាបានវាមានសេចក្តីសុខរបស់លោកចឹងដែរហ្នឹងហើយបើលោកមុតបន្លាហើយផ្លូវចិត្តរបស់លោកអត់សុខទៀតធ្វើអត់កើតទេអញ្ចឹងសប្បុរសទាំងឡាយលោកមានសេចក្តីសុខរបស់លោកធ្វើបាត់ថាផ្លូវដែលលោកដើរគឺជាបន្លាក៏ប៉ុន្តែ ផ្លូវចិត្តរបស់លោក គឺជាសេចក្តីសុខដែលលោកឃើញថា គំនិតរបស់លោកការងាររបស់លោក បានផ្ដល់សេចក្តីសុខដល់មនុស្សនឹងចឹងហើយឃើញមនុស្សឆាប់បោះបង់ឯងសេចក្តីល្អធ្វើធ្វើធ្វើធ្វើទៅអូធ្វើតែអញមានអាណាជួយ នោះគាត់ពលសេចក្តីសុខនឹងអត់បានហើយធាតវាមិនមែនល្អមែនទេបើធាតល្អមែនទេ លំបាកនោះមិនមែនជាទម្ងន់ទេឃើញលំបាកនោះមិនមែនជាទម្ងន់ទេ កាន់តែជួបភាពលំបាកកាន់តែឃើញថាផ្លូវរបស់លោកត្រូវដោយព្រះបរមពុរិស័ទចឹងយើងសូត្រដែរតើយើងថាធ្វើកម្មជាកម្មរសត្វនិកត្រាប់ពុំបានតោកយ៉ាលំបាកប្រាន ព្រោះប្រយោជន៍ដល់សពសัตว์លោកឃើញអាប្រយោជន៍សពសัตว์ហ្នឹង មិនខុសអីពីពីឪពុកម្ដាយទេលំបាកទៅទៅរស់ស៊ីទៅធ្វើការងារហត់ណាចាំកូនហត់ណាប៉ុន្តែដល់ឃើញដល់ឃើញកូនមាន សុខភាពល្អដល់ឃើញកូនធំធាត់ល្អអ្នកអ្នកមានកូនយល់អារម្មណ៍បែបហ្នឹងហ្នឹងហើយអារម្មណ៍បែបហ្នឹងសុខពិបាកណាស់ពិបាកណាស់ពីណាបខំថាគ្មាន ពីណាបខំគេបិទសិតក៏ទៅដែរឃើញទេដែលគាត់ស្រឡាញ់កូនណា ដែលស្រឡាញ់កូនគាត់ចង់ឲ្យកូនសិក្សារៀនសូត្រតាមធម្មតានៅកន្លោះនៅក្រមុំហ្នឹងគាត់មិនទៅធ្វើទេកិច្ចការងារអីហ្នឹងឧទាហរណ៍ប៉ុន្តែដល់មានកូនគាត់ទៅមិនមែនត្អូញទេគាត់ឃើញថារឿងដែលគាត់ត្រូវធ្វើបើគាត់មិនធ្វើកូនគាត់បានអីស៊ីអើកូនគាត់មិនធំកូនគាត់មិនធំធាត់លូតលាស់ល្អអើហើយសេចក្តីសុខរបស់គាត់ស្អីគេកោតកូនមកភ្លាមបាន2 3ខែឃើញកូនថត់តលុកតលុនល្អសាច់ល្អស្បាចិត្ត អាមកពីការងារហត់ហ្នឹងគាត់ថាកូនសើចកាហេដាក់ហ្នឹងថាវាសបាយចិត្តសបាយរបស់គាត់អញ្ចឹងឃើញកូនដែលគាត់សង្គ្រោះហ្នឹងវារីកចម្រើនសេចក្តីសុខរបស់សัพបរោះទាំងឡាយមើលពីខាងក្រៅវាលំបាកមែនក៏ប៉ុន្តែលោកមានសេចក្តីសុខផ្លូវចិត្តរបស់លោកឃើញ ថាជីវិតលោកនឹងវាមិនចង្រៃផែនដីម្នាក់ឯងមែនបាក់តិចតួចមែនប៉ុន្តែវាផ្ដល់សេចក្តីសុខឲ្យគេ ហើយអាសុខគេសោះវាសុខចិត្តលោកនឹងយល់អារម្មណ៍បែបហ្នឹងទើបដឹងថាដោយយល់ពាក្យដែលអាត្មាផុសមួយថាបើអ្នកមានធៀបជាមនុស្សល្អអំពើល្អគឺជាអាហារពៅរបស់អ្នកទេអញ្ចឹងរាល់ការធ្វើល្អមិនត្អូញទេមិនជួយគេអញខំជួយវាអានេះអាកពើវិញអត់អត់មានបែបហ្នឹងអត់មានទេ ប៉ុន្តែបើជួយគេហើយចេះតែលើកទាំងអានេះគ្មានដឹងគុណណាមិនល្អពិតប្រាកដទេរំលើកគុណចេះរំលើកគុណចុះរំលើកធ្វើអីបើស្ដាយធ្វើធ្វើអីអាហ្នឹងចឹងបើស្ដាយថាអើគេមិនដឹងអញអីធ្វើធ្វើអីសម្រាប់បុគ្គលដែលលោក ស្រឡាញ់សេចក្តី ល្អពិតប្រាកដណាលោកដឹងច្បាស់ណាស់ថាផ្លូវនឹងបលាដូចមកលើកឧទាហរណ៍ចឹងឧទាហរណ៍ថា ឥឡូវយើងទាំងអស់គ្នានៅក្នុង ព្រៃមានបលាអញ្ចឹងអត់មាន ផ្លូវចេញទេនរណាម្នាក់ដែលចង់នាំគេចេញត្រូវត្រួសត្រាយផ្លូវដើរមុខគេកាន់កបិតត្រួសត្រាយផ្លូវអញ្ចឹងត្រួសត្រាយផ្លូវមុខគេមិនមុតបលាប៉ុន្តែចេញផុតទាំងអស់គ្នាទៅគាត់មិនសប្បាយចិត្តអញធ្វើប្រយោជន៍នឹងចឹងអញ្ចឹងការមុតបន្លារបស់ អ្នក ជួយនាំគេចេញនោះ មិនមែនជា បន្ទុកទេ តែជារឿងដែលគាត់ត្រូវធ្វើគេខត់មិនបានទៀតមកឲ្យតោផ្លុះនោះគាត់តោផ្លុះផ្សេងមិនឲ្យតោផ្លុះនោះព្រោះការងារគាត់គឺដឹកនាំមនុស្សនឹងចេញពីតំណឹងការងារគាត់មិនមែនរឿងសងំសុកទេសងំសុកគាត់ទៅជាអត់សុកវិញមិនបានធ្វើអីគឺដូចអត់សុកហឹមដូចអត់ប្រយោជន៍ឃើញថាដូចអត់ប្រយោជន៍បើថាបាននាំគេចេញពីតំណឹងអើឃើញថាអើជីវិតនេះមានន័យហើយគេហាមបានទៀតគេហាមបានទេ ដោយព្រះបរមគ្រូកាលព្រះអង្គពេញបារមីគេហាមណាគេហាមណាដោយកើតជាតិចុងក្រោយហ្នឹងកុំអីប៊ូសតាំងវិយូលះទ្រពសម្បត្តិលះរាជវង្សតាំងវិយូប៉ិនគេហាមហើយវិធីហាមនោះអូយកគ្រឿងប្រឡំការមកមកហាមហាមគ្រប់ព្រឹកទម្រាំតបានឃើញចាស់ឈឺស្លាប់នឹងព្រះអង្គចេញសួរពីណាបខំអត់បខំទេហាមតើ ឥឡូវមិនក៏នៅទៅទៅអានឹងវាជាការពេញចិត្តរបស់លោកទៅធ្វើទុកកិរិយានៅក្នុងវាំងគេលើកគឺទូលស្រីស្នំសពគ្រប់ម៉ូតណាក៏មានតន្ត្រីបែបណាក៏មានប្រាសាទ3កន្លែងឥឡូវមិនក៏មិននៅថានឹងវាមិនមែនជាការពេញចិត្តរបស់លោកហើយយកលោកពេញចិត្តអីអូពេញចិត្តលះចោលអាហ្នឹងហើយចុះទៅធ្វើទុកកិរិយាហ្នឹងពីណាបខំថាអត់ពីណាបខំជាការតាំងចិត្តរបស់លោក ឃើញទេនឹងចឹងហើយជាការពិតណាស់ថាស្មើគេរង្គៀសចិត្តអន់ជាងគេគេមិនខ្ចីរល្អអ្នក ចេះអ្នកដឹងតែលំបាកយេលំបាករូបភាពខាងក្រៅក៏ប៉ុន្តែលោកមានសេចក្តីសុខខាងក្នុង ហើយនៅក្នុងសង្គមមនុស្សដែលដែលមានកិលេសនឹងចឹងឯងវាអត់មានអីចម្លែកទេហ្នឹងហើយ សម្បូរដោយសេចក្តីចំណែនសម្បូរដោយការមិនពេញចិត្តសម្បូរដោយអាឃាតសម្បូរដោយព្យាបាទអត់មានអីចម្លែកទេមិនមែនតែសង្គមខ្មែរយើងសង្គមណាក៏ដោយមិនបាច់ទៅសរសើរទេសង្គមគេមិនអញ្ចឹងមែនមើលទៅរឿងភាកចិនដឹងសន្លប់គ្នាចំណែនគ្នាមេតបចុះឡើងចុះឡើងកិលេសសរុបមកមិនមែនខ្មែរមិនមែនចិនមិនមែនអាមេរិកកាំងស្អីទេកិលេសកិលេសហើយរស់នៅមួយមនុស្សមានកិលេសបើមិនមានអានឹងចម្លែក ហើយបើយើងដើរទៅអត់មានអ្នកចំណែនសោះមានយើងអត់ប្រយោជន៍សោះបើដល់យើងអត់មានអីល្អសោះបើដល់បើអត់មាន អ្នកចំណែនណាអត់មានអីល្អលើសគេអីតិចតួចសោះហ្នឹងហើយប៉ុន្តែស្មើគេក៏ដោយអន់ជាងគេក៏ដោយបហហែលគេក៏ដោយ គេ គឺគេយើងគឺយើងរស់បែបនេះ គឺទៅមិនធ្ងន់អត់មានការប្រៀបធៀបគេប្រៀបប្រៀបតែគេតែយើងទៅផ្លូវរបស់យើង យើងទៅផ្លូវរបស់យើងតែយើងបើកឡានចឹងគេឡានគេទៅនៅគេបើកឡានគេគេឡានអន់ជាងយើងក៏បើកឡានអន់ជាងយើងឡានយើងប៉ុណ្ណឹងបើកប៉ុណ្ណឹងអត់ខ្ចីទៅប្រៀបធៀបថ្ងៃណាមានលុយល្អទិញឲ្យល្អជាងហ្នឹងទិញឲ្យល្អជាងហ្នឹងមិនមែនទៅប្រកួតមួយគេទេគ្រាន់តែអានេះវាសវត្ថភាពជាងមុនឃើញស្រួលខ្លួនទេតែបើថាឡានទំនើបហ្នឹងវាវាថ្លៃពេកបង់ insurance ក៏ថ្លៃអីអីណានៃចឹងទៅលក់អាហ្នឹងមកជាអាលមុំវិញ ក៏នៅ ក្នុងកម្រិតជីវភាពរបស់យើងពិធីរបស់យើងថ្ងៃហ្នឹងអត់ឡានក៏អត់សិនទៅជិះឡានទៅនៅក៏ទៅនៅទៅមិនមែនទៅនៅអួតគេទេកាលណាទៅនៅយើងគិតពីសុវត្ថិភាពកាលណាឡានទៅនៅទៅវាមានប៉ងវាមានអីដែកវារឹងអីអញ្ចឹងទៅ មានផាសុខភាពអីអីគិតរឿងប៉ុណ្ណឹងធូរធូរប៉ុន្តែបើថាទៅទិញទៅនៅនឹងដើម្បីអួតគេអាហ្នឹងក៏តឹងដែរតឹងហួសនៅតឹងពួកមនុស្សមានសន្តានបែបហ្នឹងដល់ពេលគាត់ធ្លាក់ខ្លួនគាត់ តឹងអូមហាតឹងបើមានកំណត់អួតទៅយកទៅប្រៀបទៅមួយគេអញនឹងវលយអញជិះឡានទៅនៅអីអូខេប៉ិនពេលហ្នឹងអត់តន់អីទេប៉ិនជាមើលតែធាក់ខ្លួននៅនឹងទ្រាំអត់បានទេប៉ិនបើមនុស្សរស់នៅតាមខ្សែជីវិតរបស់ខ្លួនឯងថ្ងៃហ្នឹងលៀនលៀនលុយប៉ុណ្ណឹងទិញឡានប៉ុណ្ណឹងមានច្រើនជាងហ្នឹងតែអត់ទៅនៅជាងហ្នឹងចង់ at the best គាត់អីដែរចង់ពិសោធន៍ជីវិតមើលមើលអាជាអាឡយហ្នឹងវាល្មិចប៉ិនអត់មានទៅប្រៀបមួយពីណាទេ អឺស្គាល់ជាតិដែរប៉ុណ្ណឹងលក់ចោលមកជិះធម្មតាវិញក៏អត់អីព្រោះវាអត់ធ្ងន់ទេណាប្រៀបទៅធ្ងន់មិនប្រៀបលែងធ្ងន់អញ្ចឹងនៅក្នុង សង្គមស្មើគេគេរង្គៀសចិត្តគេមើងងាយគេមិនរាប់រងនោះគឺជាបញ្ហារបស់គេទេមិនមែនបញ្ហារបស់យើងទេអញ្ចឹងជាបញ្ហារបស់គេតើមិនមែនបញ្ហារបស់យើងទេប៉ុន្តែបើយើងនៅខ្វល់ជាមួយ ណា គេមិនគេមិននឹងធ្ងន់ណាស់ធ្ងន់ណាស់ ចឹងបានអ្នកមានខ្លះពេលគាត់ធ្លាក់ខ្លួនក៏រស់អត់កើតទេព្រោះគាត់ប្រៀបវាមិនមែនមានដើម្បីពិសោធន៍ជីវិតវាទៅមានដើម្បីប្រៀបផ្ទឹមហើយអាការប្រៀបផ្ទឹមហ្នឹងក្នុងធម៌ហៅថាមានអ្នកហើយមានអ្នកនឹងធ្ងន់ណាស់អ្នកណាមានមានអ្នកណានឹងធ្ងន់អ្នកមានក៏ដោយអ្នកក្រក៏ដោយតែមានមានអ្នកគឺធ្ងន់ហើយធ្ងន់អត់ហ៊ានទម្លាក់ទេអញ្ចឹងបានមានតំណែងមានឋានៈមានអីគាត់មិនងាយហ៊ានទម្លាក់ គាត់ធ្ងន់មែនប៉ុន្តែគាត់អត់មានទម្លាក់ទេព្រោះទម្លាក់មិនដឹងរស់បែបម៉េចពួកធ្លាប់គេគោរពធ្លាប់គេបូជាធ្លាប់គេរាប់អានគេនេះវាយកអានឹងសំខាន់ហ៎អញ្ចឹងត្រូវធ្វើទៀតត្រូវធ្វើម៉េចរក្សាតម្លៃឲ្យបានអញ្ចឹងឯងបានសង្គមប្រជាធិបតេយ្យគេគេគេខ្លាចអាហ្នឹងខ្លាចអារឿងព្រៀបផ្ទឹមហើយ កម្មាញហ្នឹងបានគេធ្វើអាណត្តិបោះឆ្នោតទោះបីល្អមិនក៏ដោយក៏គេត្រូវដូរអីហ្នឹងគឺដើម្បីការពារកិលេសហ្នឹងហើយនរណាក៏មានដែរមិនទេអាមេរិកកាំងអត់មានទេ អាកិលេសកម្មាញអំណាចហ្នឹងមែនទេមានមើលត្រាំមើលអត់ចង់ចុះផងហ្នឹងមានដូចគ្នាហ្នឹងកិលេសមិនមែនកិលេសខ្មែរមិនមែនកិលេសអាមេរិកកាំងទេអញ្ចឹងមកគេយកច្បាប់យកទៅដាក់ហ្នឹង ឈ្មោះឌីពោសាត់ឈ្មោះឌីពោសាត់ខ្ញុំកណារាល់ថ្ងៃចិត្តឆេវឆាវខ្លាំងណាស់ឆាប់ខឹងឆាប់បាត់ធ្វើយ៉ាងណាទៅឈប់ឆេវឆាវអញ្ចឹងទល់តែឃើញទោសវាណាពីព្រោះតួខឹងហ្នឹងវាកើតពី បច្ច័យរបស់វាដល់ផ្ទាល់នឹងគឺការជួបប្រសពជាមួយនឹង អារម្មណ៍មិនជាទីប្រាថ្នាអឺកាលណាជួបប្រសពនៅអារម្មណ៍មិនជាទីប្រាថ្នាទូតោមនោបដិខៈឆ្នាំងថ្នាក់ហ្នឹងវាកើតឡើងជាធម្មតាតែអញ្ចឹងណាអ្នករៀនធម៌អ្នកមិនរៀនធម៌ឲ្យតែបទជនគណៈណាដែលគ្មានសតិកើតឡើងហ្នឹង គឺទោសៈនឹងវាកើតឡើង ហើយអាត្មានឹងក៏វាមានដែរគ្រាន់តែទម្រង់នៃការមើលពីក្រៅវាខុសគ្នាខ្លះឆេវឆាវឆាប់ច្រឡោតខ្លះអឺនៅងុំក្នុងចិត្តខ្លះចេញមកតិចតិច ខ្លះរហូតដល់ចេញ ពាក្យសម្ដីឬក៏កាយវិការមិនសមរម្យអីចឹងទៅនឹងអឺ ហើយអឺមានវិធីសាស្ត្រច្រើនណាស់ដែលមាន អ្នកនិយាយច្រើន ប៉ុន្តែវិធីសាស្ត្រដែល ដឹកនាំដោយព្រះបរមគ្រូ មានវិធីសាស្ត្រតាមរបៀបអឺយោនិសោមនសិការៈឬក៏តាមវិធីត្រង់គឺសតបដ្ឋាន ដោយយោនិសោមនសិការៈគឺការគិតពិចារណាច្រើន មានបែបផែនមានខទី1ទី2អីចឹងណា មានមានជាធម្មតាចឹងដូចជាថាយើងត្រូវរៀនមេត្តានិមិត្តតស្សៈឧបកហោហ្នឹងគឺថាយើងត្រូវរៀនអឺអំពីនិយមន័យនៃពាក្យថាមេត្តាហ្នឹងហើយហ្នឹង នរណាក៏អាចស្ដាប់បានដែរកន្លែងហ្នឹងហើយជាធម្មតាហ្នឹងយើងទម្លាប់ទម្លាប់ថ្មីមួយទៀត គឺទម្លាប់យកមេត្តាភាវនានុយោគោទម្លាប់ចម្រើនក្តីស្រឡាញ់ក្តីអនុគ្រោះនឹងរឿយរឿយក្នុងចិត្តពីព្រោះឲ្យយើងថាឆាប់ឆេវខោឆាប់ខឹងណាទម្លាប់វាទៅជាទម្លាប់របស់យើងហ្នឹងដូចអឺអង់គ្លេសគេថា habit cause habit ទម្លាប់កែទម្លាប់អញ្ចឹងយើងយកទម្លាប់នៃការចម្រើនមេត្តាហ្នឹងមកជំនួសវិញយើងធ្វើរឿងធំមិនបាន យើងធ្វើរឿងតូចតូចចឹងណាដូចថារឿងតិចតួចជាធម្មតាចិត្តដែលអត់មានការអនុគ្រោះអានតិចហ្នឹងក៏អត់បានដែរណាក៏អនុគ្រោះមិនបានដែរអញ្ចឹងបើយើង អនុគ្រោះរឿងធំធំមិនបាន យើងអាចរៀនអនុគ្រោះរឿងតូចតូចតិចតិច ឬក៏មិនមានពេលខឹងពេលអីហ្នឹងយើងសិក្សាពិចារណាមើលជីវិតសត្វលោកសិតតែមាន ទុកកង្វល់ហ្នឹងរស់នៅក្នុងសេចក្តីទុកក៏ផ្សព្វផ្សាយនៅចិត្តស្រឡាញ់ចិត្តអាណិតឯធម្មតាទម្លាប់ទម្លាប់ឲ្យវាទៅ ជាអញ្ចឹងហៅថាមេត្តា ភាវនានយោគោគឺនយោគោកន្លែងគឺព្យាយាម មេត្តាភាវនាចម្រើន មេត្តាចេញពីក្នុងទៅមិនមែនទៅសុំមេត្តាពីគេទេគឺថាចម្រើន ពីក្នុងទៅនឹង យើងបង្កើតទម្លាប់ ថ្មីទម្លាប់នៃការអនុគ្រោះទម្លាប់នៃការផ្ដល់ក្តីស្រឡាញ់រាប់អានអញ្ចឹងណាចឹងមួយផ្លេតវាមិនអាចទេអាហ្នឹងវាយើងទៅជាធ្លាប់ទៅជាចរិតយើងហើយទៅហេវឆាវឆាប់ខឹងឆាប់អីចឹងវាទៅជាចរិតទៅហើយជាចរិតហ្នឹងមានន័យថាវាវាទៅជាយើងទៅហើយវាទៅជាផាត នៃខ្លួនរបស់យើងទៅហើយអញ្ចឹងយើងត្រូវអឺ install program ថ្មី install program ថ្មីដើម្បីឲ្យវាមាន ទូនាទីប្រឆាំងជាមួយការការក្រេវក្រោតហ្នឹងពួកយើងយើងដូចស្ដាច់នៅ ក្នុងខ្លួនហ្នឹងចឹងចិត្តរបស់យើងដូចស្ដាច់នៅក្នុងខ្លួនហ្នឹងវាមិនមិនអាចរើម្រាស់បានទេបើសិនជាត្រូវអកុសលហ្នឹងកណ្ណាចអស់ហើយមន្ត្រីខាងអកុសលហ្នឹងថ្នាក់ឧបរាជថ្នាក់ស្អីស្អីគេកណ្ណាចអស់ហើយផ្នែកទោសៈផ្នែកបដិខៈថ្នាំងថ្នាក់ ផ្នែកកិលេសហ្នឹងដែលដូចជាតួមន្ត្រីអាក្រក់ហ្នឹងក្តោបក្តាប់អំណាចកងទ័ពអស់ហើយយើងជាស្ដេចក៏មិនអាចទៅរើមរាស់អីរួចដែរអញ្ចឹងវាទល់តែបង្កើតក្រុមមន្ត្រីថ្មីហ្នឹងហើយមន្ត្រីដែលស្មោះត្រង់មន្ត្រីដែលទុកចិត្តបានអញ្ចឹងដូចជាពួកមេត្តាពួកករុណាអីហ្នឹងហ្នឹងបង្កើតឲ្យវាមានកម្លាំងអញ្ចឹង នៅពេលដែលប្រឆាំងជាមួយនឹងមន្ត្រីអាក្រក់មិនមែនស្ដេចទៅធ្វើទេគឺធ្វើយ៉ាងណាឲ្យខាងមន្ត្រីល្អនឹងមានអំណាចដែរបានវាទៅគម្រាមដល់ផ្នែកមន្ត្រីអាក្រក់នឹងបាននឹងព្រោះវាមានកម្លាំងមានកម្លាំងហើយបើបើស្ដេចនឹងមិនកែនពលល្អមិនកែនមន្ត្រីល្អមិនមិនបដោះមន្ត្រីល្អទេហើយជាតែធ្វើយ៉ាងម៉េចកុំឲ្យវានៅក្នុងអំណាច មន្ត្រីអាក្រក់នឹងទៀតធ្វើយ៉ាងម៉េចដើម្បីអញបានក្តោបក្តាប់តបកុំឲ្យមន្ត្រីអាក្រក់នឹងក្តោបដាប់តបបានធ្វើមិនបានបើគេក្តោបអស់ហើយអញ្ចឹងវាទល់តែបង្កើតរឿងថ្មី បើកឱកាស បង្កើតមន្ត្រីថ្មីនេះមកករណីឧទាហរណ៍នៅក្នុងនគរកាយនេះលោកមានសភៅព្រឹទ្ធាចារ្យចាពិននោះក៏ធ្លាប់សរសេរដែរនគរកាយនឹង ពួកអកុសលចេតសិកដោយបពួកមន្ត្រីអាក្រក់ណាហើយពួកសោបនៈចេតសិកដូចជាបពួកមន្ត្រីល្អហើយចិត្តនឹង ដូចជាទួស្ដាច់ណាអញ្ចឹងបើកាលណាចម្រើននៅ ធាតល្អច្រើនច្រើននៅក្នុងចិត្តនឹងទៅអាធាតល្អនឹងឯងវាទៅកំចាត់ភាពសៅមងរបស់ចិត្តនោះហើយវាមិនមែនតែរឿងតោសៈជ្រេវខេវក្រេវក្រោតនឹងមួយទេវារឿងអីអីច្រើនក្នុងនឹងទៀត ណាតួកិលេសហ្នឹងវាមានច្រើនណាស់វាមិនមែនតែរឿងខឹងនឹងមួយដែលជាបញ្ហាទេនោះមានរឿងច្រើននៅក្នុងហ្នឹងដូចគ្នានឹងមន្ត្រីមួយដែលមានអំណាចក្នុងនឹង ទៅជាគ្រប់គ្រងស្ដេចបានវាមិនមែនមន្ត្រីម្នាក់ឯងវាទៅមានបកមានពួកវាច្រើនទៀតណាយើងឃើញតែមួយចាប់មិនអស់ហើយអញ្ចឹងក៏ត្រូវបង្កើតខាងមន្ត្រីល្អនឹងដែរអានឹងដែលថា មេត្តាភាវនានយោគោនឹងបើនិយាយពីស្ដេចវិញគឺស្ដេចត្រូវយល់ថាតើប្រយោជន៍នៃ មន្ត្រីល្អនឹងយ៉ាងណា ដូចយើងទីមួយរៀនយកមេត្តានិមិត្តមានន័យថាត្រូវស្គាល់ថាតើមន្ត្រីល្អនឹងមានប្រយោជន៍យ៉ាងណាសម្រាប់ប្រទេសជាតិដូចគ្នានេះដែរថាក្នុងចិត្តយើងនឹងថាធាតល្អដូចសទ្ធាសតិហេរិអតបៈករណាមុទិតាវាមានធាតល្អយ៉ាងម៉េចឃើញទេមានធាតល្អយ៉ាងម៉េចដល់ខឹងគុណតម្លៃរបស់វាយើងទៀងបដោះ នឹងមិនដោះបណ្ដាលបើកឱកាសឲ្យវាកើតតកើតច្រើនឡើងច្រើនឡើងធាត ល្អនៅក្នុងខ្លួនហ្នឹងវាមិនច្រើនទៅអាតួធាតល្អវាទៅជំរះអាធាតមិនល្អហ្នឹងនៅពេលហ្នឹងយើងមិនបាច់មាន មានគំនិតថាទៅប្រឹងម៉េចដើម្បីទៅកំចាត់ទោសៈក្រេវក្រោតហ្នឹងអត់ទេដូចស្ដេចហ្នឹងចឹងកាលណាអឺមានមន្ត្រីល្អយល់ចិត្តច្រើនហើយហើយបាក់ពួកមន្ត្រីអាក្រក់កាន់តែតិចទៅតិចទៅតិចទៅលែងហ៊ានទេ ទៅមន្ត្រីល្អហ្នឹងវាមានអំណាចជាងទៅហ្នឹងមានគ្នាច្រើនជាងទៅបពុមន្ត្រីអាក្រក់ហ្នឹងមិនហ៊ានទេទោះដីនៅមានក៏មិនហ៊ានចេញមុខខ្លាំងដែរឃើញទេស្ដេចមានពិបាកណាទៀតមានរឿងអីប្រាប់តែបពុមន្ត្រីល្អហ្នឹងទៅឯងមើលណា នរណាស៊ីប្រាក់រាជការនរណាជិះជាន់រិះអីណែឯងចាត់ការតាមច្បាប់ដូចដូចក្នុងរឿងប៉ាវចិនហ្នឹងណាឃើញមានប៉ាវចិនស្អីស្អីបកគលអាចញាសឹកឲ្យប៉ាវចិនទៅធ្វើស្ដេចមិនចាំបាច់ទៅកាត់ទោសខ្លួនឯងដូចយើងអត់ប្របាក់ទៅកំចាត់អតោសៈនឹងដោយខ្លួនឯងដោយប្រឹងថាធ្វើម៉េចទៅដើម្បីឲ្យវាបាត់ទោសៈនឹងអីទៅវាអត់ក្នុងនេះអញ្ចឹងឯងប្រឹងម៉េចក៏វាមិនកើតដែរបើមិនមានមន្ត្រីល្អជួយនោះស្ដេចនឹងមិនអាចទេហ្នឹងហើយ អ្នកមើលរឿងភាគដឹងដូចស្ដាច់នៅក្នុងរឿងសាមកុកអញ្ចឹងណាដល់អត់មានមន្ត្រីល្អខ្លាំងមន្ត្រីល្អល្អអត់មាន មានតែមន្ត្រីកំសាកហើយមន្ត្រីខូចកាន់អំណាចទៅស្ដេចនឹងមានអំណាចណាទៀត